អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ Sinobob Experience អឺអ្វីដែលអ្នកទាំងអស់គ្នាតែឆ្ងល់អូខេប្រអប់ Experience ហ្នឹងមិនហេតុអីក៏គេទទួលអូស level ពី level 1ទៅ level 99តាមតែរយៈពេលមួយថ្ងៃហ្នឹងហើយអូខេតាមពិតប្រអប់ Experience នេះអ្វីដែលយើងអាចនិយាយបានណាតាមពិតជាប្រអប់មួយដែលយើង ធ្វើការអ្វីមេ វ័យមេរៀងរាល់ថ្ងៃចុងសប្តាហ៍គឺដូចជាថ្ងៃសៅអថ្ងៃសុក្រហើយសៅហើយនឹងអាទិត្យហើយមេហ្នឹងគឺមេ last skill ហ្នឹងឯងមេ last skill ដែលវាធ្លាក់តាមប៉ាណាហ្នឹងឯងជាទូទៅដូចប៉ាអឺមីធ្លាក់តែនេះនេះមេហ្នឹងឯងប៉ុន្តែដល់ពេលដែលយើងវាយទៅវា random វា random ធ្លាក់ជាប្រអប់ឲ្យយើងគឺប្រអប់បែបនេះហ្នឹងឯងប្រអប់បែបនេះណាហើយប្រអប់បែបនេះមេមួយវាយបានតែធ្លាក់ប្រអប់នឹងតែមួយទេហ្នឹងឯងមេមួយធ្លាក់ប្រអប់នឹងតែមួយទេ ហើយយើងវាយគ្រប់បាក់ទៅគឺមាន4 5 6បាក់ហ្នឹងគឺមានមេគ្រប់បាក់ហ្នឹងឯងហ្នឹងហើយយើងវាយទៅបានប្រអប់មួយមេមួយប៉ុន្តែមានអ្នកដដើមវាយច្រើនហ្នឹងហើយហើយយើងមិនប្រកាសផ្ដាល់គឺវាយបានទេប៉ុន្តែពេលបច្ចុប្បន្ននៅដងអឺដោយសារពួកប្រអប់នេះគេកូពីបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងបានគេចាប់ដើមអូស level តែមួយថ្ងៃហ្នឹងឯងហ្នឹងហើយហើយសួរថាពី level 1រហូតដល់99 C អស់ប្រមាណខ្ញុំក៏អត់ច្បាស់ដែរប៉ុន្តែបើសិនជាករណីពី level 1ទៅ level 8 ហ្នឹងហើយអាហ្នឹងខ្ញុំដឹងប្រហែលចន្លោះវាពី400ប្រអប់ទៅ500ប្រអប់នេះ400ទៅ500ប្រអប់នេះបើជាអាចបានរបាយប៉ែតហ្នឹងហើយហើយតម្លៃវារៀងធូរធូរដែរទេប្រអប់អីហ្នឹងហើយបើសិនជាករណីអ្នកទាំងអស់ចង់ទិញអីអូខេអាចឆាតមកទិញពីខ្ញុំបានណាហ្នឹងហើយថ្ងៃនេះខ្ញុំបើកឲ្យមើលហើយប្រអប់នេះវាលក្ខណៈថា random ទេបាច់សួរទៅខ្ញុំថាអូខេបើកធ្វើម៉េចបាន experience អត់ធានាទេវា random នឹងប្រអប់នេះគឺជាប្រអប់ random ទេបើកបាន item បាន experience អីចឹងទៅ តោះឥឡូវអានេះ hero ខ្ញុំ level 60ទេតែខ្ញុំ up level ហ្មងទៅហ្នឹងហើយដោយសារខ្ញុំចង់បាននិយាយ level 8ដែរចឹងពេលនេះខ្ញុំបាន level 72ណាហ្នឹងហើយចឹងយើងបើកមើលទាំងអស់គ្នានេះឃើញទេបើបានអាយធីមនេះឃើញទេយើងអត់យកយើងបោះចោលតែណាយើងអត់យកយើងបោះចោលទៅមិនទុកទេបានកពី last skill ណាអឺតាមពិតអ្វីដែលវា random ចូលគឺ last skill អីហ្នឹងហើយព្រោះនេះខ្ញុំមិនដឹងយកប្រើធ្វើអីទេខ្ញុំអត់ដឹងដែរណាហ្នឹងហើយនេះកពី last skill អឺ បែបហ្នឹងរហូតយើងបើករហូតទៅនិយាយថាយើងបើករហូតអាណាដែលយើងអត់យកយើងបោះចោលទៅអាណាដែលបាន experience យើងយកវាបាន experience អញ្ចឹងណានឹងហើយតែដូចខ្ញុំនិយាយអញ្ចឹងវា random នេះបាន experience ទេអត់ទេបានតែដាវទេព្រោះដាវនេះខ្ញុំនឹងយកទៅអីទេទីទៅលក់ចោលហើយព្រោះនៅដងនេះបាន experience ទេបាន3លាន experience ម្ដង3លានអ្នកទាំងអស់នេះឃើញហើយវា random បែបហ្នឹងអ្នកទាំងអស់នេះ3លានទៀតហើយឃើញហើយ experience 3លាន អត់ទេបើសិនជាករណីបាន experience ច្រើនល្អអូខេ3លានទៀតឃើញទេអញ្ចឹងសួរថាអឺដល់របាយការណ៍9គេបើកមិនអាហ្នឹងគេបើកបែបហ្នឹងអ្នកនរនេះបើកបើកតឲ្យឆ្អែតណាគេ3លានទៀតទេ3លានទៀតហើយបើអត់ផ្លាតបាន experience ទេបើអត់ផ្លាតបានឃើញទេ3លានទៀតហើយប្រអប់នេះវាដូចមាន3ឈ្មោះអ្នកនរនេះប្រអប់នេះនេះឈ្មោះ2ឈ្មោះ ដូចជាមាន3ឈ្មោះប្រអប់ដែលវៃមេតែខ្ញុំអត់នេះទេមិនបាច់ផាញទេយើងបើកយកបើកយកហ្មងតាឃើញ3លាន3លាន3លានហ្នឹងគេបើកបែបហ្នឹងឃើញលវ៉ាចិត្តហ្មងចិត្តនេះនេះហើយយើងបើកតែ400ប្រអប់ទៅលវ៉ាប៉ែតហើយអ្នកទាំងអស់នេះហើយបើអ្នកទាំងអស់នេះខ្ជិលទៀតអូខេឲ្យគេឲ្យគេស៊ីឲ្យលវ៉ាប៉ែតហ្មងក៏បានគេមានគេទទួលស៊ីយក experience យកលវ៉ាប៉ែតអញ្ចឹងណាប៉ុន្តែខ្ញុំបញ្ជាក់តិចបើឲ្យគេស៊ីឲ្យហើយនឹងយើងបើកខ្លួនឯងយើងបើកខ្លួនឯងនេះជាងអស់តែជាងណា ហ្នឹងហើយបើគេស៊ីអស់គេយកឈ្នួលហើយគេបើកទៀតអញ្ចឹងណាឬគេអស់ពីល្បា8ដល់ល្បា7ហ្នឹងគេយកប្រមាណប្រមាណអញ្ចឹងថាហ្នឹងស៊ីសងលើការកំណត់របស់គេទេហើយបើសួរខ្ញុំជាក់ស្ដែងប្រហែលខ្ញុំក៏នេះដែរប៉ុន្តែបើប្រអប់នេះបើចង់ទិញអីគឺខ្ញុំមានលក់ហើយមិនបាច់ឆានមកសួរខ្ញុំទេខ្ញុំចេះ copy អត់ខ្ញុំអត់ចេះ copy ទេ IT មកខ្ញុំយកតែពីគេមកលក់តដែរទេហើយលក់ចំណេញតិចតួចតិចតួចតិចតួចហ្នឹងនិយាយទៅគាត់បានមកត្រូលត្រង់ page ត្រូលត្រង់ channel ត្រូលត្រង់ថ្លៃទឹកថ្លៃភ្លើងអីប៉ុណ្្នឹងឯង មិនបានចង់ដូចគេអ្នក copy ទេគេ copy គេ copy លុយគេចូលដំដុំអញ្ចឹងណាខ្ញុំគឺអចកចែមអចកចែមនិយាយមកទៅហៅសេរីអចកចែមអញ្ចឹងណាហ្នឹងហើយខ្ញុំលក់ចោលទៅប៉ុន្តែខ្ញុំដឹងធ្វើអីទេព្រោះអាចធីមណត់ដឹងរងថ្ងៃវា copy ដល់ពេលអញ្ចឹងពួកអញ្ចឹងយើងមិនដឹងទុកធ្វើអីណាយើងមិនដឹងទុកធ្វើអីទេអពិតហ្នឹងចង់បំរងគោម្ដងចង់ស៊ីយល់ល្វែប៉ែតដែរអ្នកនរនេះប៉ុន្តែប្រអប់ខ្ញុំរៀងស្ទើរដែរខ្ញុំអត់ដឹងបានបានដែរព្រោះប្រអប់ អឺប្រអប់នេះយើងនិយាយអាម៉ាត់ទៅខ្ញុំទិញឲ្យគេទេខ្ញុំទិញឲ្យគេទៅគេ sponsor ខ្ញុំបានខ្លះចឹងណាហ្នឹងហើយគេ sponsor ខ្ញុំបានដូចជា50 60ប្រអប់ហ្នឹងដល់ពេលអញ្ចឹងទៅបានមកស៊ីខ្លួនឯងអញ្ចឹងទៅហើយបើស៊ីសួរប៉ុណ្្នឹងបានប្រហែល8អត់បានទេនឹងអត់បានទេ hero ខ្ញុំស៊ីតែ reward online ហើយហ្នឹងនិយាយទៅបើតែខ្ញុំនឹងព្យាយាមនិយាយទៅ hero ខ្ញុំព្យាយាមបុកយក reward 8 ហើយចំពោះអ្នកទាំងអស់គ្នាដែលចង់សាន់នីហ្នឹងខ្ញុំទទួលធ្វើសាន់នីឲ្យបានហ្នឹងហើយហើយតម្លៃរៀងធូរធូរទេសាន់នីសាន់នីមិនសិតអាវក្បាលខោចែតអីហ្នឹងក៏ទទួលធ្វើដែរតាមពិតតម្លៃខ្ញុំអត់ចង់ផុសទេដោយសារហេតុអីតម្លៃរាល់ថ្ងៃវាកោហាងឆេរៀងខ្លាំងដែរវាកោចុះកោឡើងហ្មងឃើញទេម្ដង3លាន4លាន3លាន4លានមានអីវាមិនបាន8ឃើញទេបើតែបើកា9រៀងបាទតិចអ្នកនរគ្នាអើយ ការ9គេដាក់អូតូបើកតើមានអីបាក់មែនទេអូតូបើកជាមួយនឹងស៊ីនអូតូទៅបើកបានហើយត្រូវទេហ្នឹងហើយហើយរបៀបបើកបាច់ខ្ញុំប្រាប់ទេអ្នកទាំងអស់នេះក៏ចេះបើកដែរកំណត់វាដូចបើកប្រអប់ 9K9 ហ្នឹងទៅយើងបើកបានដូចគ្នាទេណាហើយចាំមើលខ្ញុំស៊ីអាសាខ្លះខ្ញុំខ្ញុំដាក់នេះឲ្យមើលដាក់ខ្ញុំដាក់ TV Auto ឲ្យមើលថាអូខេអាបើកប្រអប់ហ្នឹងគេបើកមិនហ្នឹងហើយកុំឲ្យអ្នកទាំងអស់គ្នាបាក់ហើយរត់ចេះហើយជា server បានទេនេះ server នេះ អូខេដោយសារមុននឹងវា server ណាហើយអឺ GM ក៏បានធ្វើមិនដឹងជា GM មិនដឹងជា player ទេគាត់ធ្វើការ rule back នៅ server អញ្ចឹង experience ខ្ញុំស៊ីមិញគឺវា rule back ត្រឡប់មកក្រោយវិញប៉ុន្តែมันជាបញ្ហាទេណាព្រោះអ្វីដែលខ្ញុំចង់ធ្វើបង្ហាញអ្នកទាំងអស់គ្នាហ្នឹងគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាអូខេអាប្រអប់ experience ហ្នឹងវារូបរាងមិនហ្នឹងហើយហើយដល់ពេលដែលស៊ីទៅវាទទួលបាន experience ប្រមាណហ្នឹងហើយ អញ្ចឹងដោយអ្វីដែលខ្ញុំបានប្រាប់អញ្ចឹងតាមធម្មតាបើសិនជាករណីអ្នកទាំងអស់គ្នា CU experience ណាណាហ្នឹងហើយអញ្ចឹងបើសិនពីល្វែ1មកល្វែ8ប្រអប់មួយហ្នឹងគឺយើងស៊ីអស់វាខ្ទង់ប្រហែលជា400ទៅ500នឹងឲ្យពីល្វា1ទៅល្វា8ណាអញ្ចឹង400ទៅ500អញ្ចឹងអ្នកទាំងអស់គ្នាអាចព្យាយាមទិញប្រអប់នឹងយកមកស៊ីខ្លួនឯងបានហ្នឹងប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ឲ្យគេអូសឲ្យអូខេបើជាអាចតម្លៃថ្លៃជាងប្រអប់ដែលយើងទិញ អូខេអ្នកទាំងអស់នេះអញ្ចឹងចំពោះវីដេអូមានប៉ុណ្ណឹងណានឹងហើយអញ្ចឹងបើចង់បានប្រអប់ចង់បាន item ឬក៏ចង់ up សាននេះអីអូខេអាចធ្វើការឆាតរបស់ខ្ញុំបានណាហ្នឹងហើយហើយមិនបាច់ឆាតមកសួរខ្ញុំទេខ្ញុំតែបញ្ជាក់ថាអូខេខ្ញុំអត់ចេះ copy ទេ item គឺខ្ញុំយកពីគេចំណាញ់កាក់សេនអីទេខ្ញុំអត់ចេះ copy item ទេហើយមិនមែនថាខ្ញុំមិនធ្លាប់មើលសួរគេខ្ញុំសួរគេតែខ្ញុំធ្វើអត់ចាញ់ហ្នឹងហើយហើយខ្ញុំក៏មិនមានពេលអង្គុយរៀបដូចគេដែរណាឬក៏ខ្ញុំមិនមានពេលអង្គុយមើល server ដូចគេដែរដោយសារយើងអត់មាន tool បើគេមាន tool គេតម្លាក់ copy រួចហើយគេ roll back ពេលយើងអត់មាន tool អង្គុយមើល server អង្គុយមើល2ថ្ងៃ copy តែបានមួយផងហ្នឹងហើយអញ្ចឹងក៏អត់ព្យាយាម copy ដូចគេទេហ្នឹងហើយអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាអូខេអរគុណបាយបាយ